លោកអ្នកនាងជាទីមេត្រីមានការងឿងឆ្ងល់មានផលិតកម្មផ្ទាល់ខ្លួនហើយតែបីជាតារាចម្រៀងលោកខាន់ជេមបណ្ដាលកូនស្រីចូលផលិតកម្ម Galaxy ទៅវិញមានការភ្ញាក់ផ្អើលជាខ្លាំងដោយស្ងាត់ស្ងាត់តារាចម្រៀងលោកខាន់ជេមបានបណ្ដាលកូនស្រីច្បងគឺកញ្ញាអេមីចូលផលិតកម្មរបស់អ្នកអង្គញាលេងនវត្រាទាំងលោកមានផលិតកម្មផ្ទាល់ខ្លួន។ ទស្សនិកជនជាច្រើនបានបង្ហាញក្តីត្រេកអរនិងរំពឹងថាលោកខាន់ជេមនិងកូនស្រីនឹងមានស្ទីលប្លែកៗសម្រាប់អ្នកគ្រប់គ្រងនៅក្នុងផលិតកម្មថ្មីនេះអ្នកខ្លះទៀតលើកឡើងថាផលិតកម្ម Galaxy នឹងកាន់តែខ្លាំងខណៈពេលដែលប្រជុំទៅដោយតារាចម្រៀងល្បីៗច្រើនរូបនៅតែមានការងឿងឆ្ងល់ពីសំណាក់មហាជនខណៈលោកខាន់ជេមមានត្រនំតខ្លួនហើយតែបែរជាហក់ចូលផលិតកម្ម Galaxy ទៀត។ គេចាំបានថាក្រោយពីបញ្ចប់កិច្ចសន្យាជាមួយផលិតកម្ម Sunday តារាចម្រៀងដែលធ្លាប់មានប្រវត្តិជាកម្មករនេសាទត្រីនៅប្រទេសថៃលោកខាន់ចែមបានសម្រេចបើកផលិតកម្មតខ្លួនដោយបានដាក់ឈ្មោះថា Khan James Production ដែលកន្លងមកលោកនិងកូនប្រុសស្រីក៏បានចេញនូវបទចម្រៀងជាបន្តបន្ទាប់នៅក្នុងផលិតកម្មមួយនេះប៉ុន្តែអ្វីដែលកត់សម្គាល់ស្ងាត់ស្ងាត់តារាចម្រៀងខាន់ចែមបែរជាដឹកដៃកូនស្រីក្រមុំចូលផលិតកម្មកាឡាស៊ី ទាំងដែលមិនផ្ដល់តម្រុយអ្វីឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលទេពិធីស្វាគមន៍តារាចម្រៀងខាន់ចែមនិងកូនស្រីអេមីចូលគ្រួសារកាឡាស៊ីក៏រៀបចំយ៉ាងអធិកអធមកាលពីថ្ងៃទី3ម្សិលមិញនៅសន្តាគារហាយ៉ាត់ភ្នំពេញនឹងមានការចូលរួមពីសំណាក់តារាប្រុសស្រី នៅក្នុងនិងក្រៅផលិតកម្មជាច្រើនកកកមិនត្រឹមតែវត្តមានតារាចម្រៀងខាន់ចែមនិងកូនស្រីប៉ុណ្ណោះទេនៅមានវត្តមានលោកសវັດមនីវ៉ាន់ ដែលជាតារាចម្រៀងចំនួនថ្មីនៅក្នុងផលិតកម្ម Galaxy ផងដែរលោកខាន់ជឹមនិងកូនស្រីបានបង្ហាញអារម្មណ៍រីករាយដោយបានរួមការងារជាមួយតារាចម្រៀងរៀមច្បងលោកព្រាបសវត្តក៏ដូចជាខេមរៈស្រីមុននិងលោកខេមផងដែរអ្នកគ្រប់គ្រងរំពឹងថាវត្តមានរបស់ម្ចាស់បទសម្រេចបេះដូងនឹងកាន់តែធ្វើឲ្យផលិតកម្មរបស់អ្នកអង្គការលេងនវត្រាលេចធ្លោមួយកម្រិតទៀត ព្រោះលោកខាន់ជេមក៏ជាតារាចម្រៀងជើងចាស់ម្នាក់ដែរដែលទទួលការស្រឡាញ់ពេញចិត្តពីសំណាក់មហាជនជាច្រើនតាមរយៈបទចម្រៀងពីរោះពីរោះរបស់ លោកនាពេលកន្លងមក។